ប្រិមិត្តជាទីមេត្រី លោកយាយដែលអះអាងថា កូនចៅយកមកបោះបង់ចោលនៅក្រុងព្រះសីហនុឥឡូវមិនទាន់ឃើញមានអ្នកមកទទួលទេជារឿងដែលគូឲ្យអាណិតជាពុនពេញលោកយាយចាស់ជរាម្នាក់ត្រូវបានកូនចៅដឹកពីភ្នំពេញយកមកទម្លាក់ចោលនៅក្រុងព្រះសីហនុធ្វើឲ្យមហាជនជាច្រើនបង្ហាញក្តីអាណិតអាសូរមិននឹកស្មានថាសម័យបច្ចុប្បន្ននេះហើយនៅមានកូនអកតញ្ញូបែបនេះទៀត។ យោងតាមគណនី Facebook របស់លោករិនរតនៈបានបង្ហោះរៀបរាប់ប្រាប់ឲ្យដឹងថាលោកយាយដែលអះអាងថាកូនស្រីនិងចៅឲ្យតាក់ស៊ីដឹកពីភ្នំពេញយកមកទម្លាក់ចោលនៅក្រុងព្រះសីហនុត្រូវបានអញ្ជើញឲ្យស្នាក់នៅក្នុងមណ្ឌលបុរីកុមារកំព្រាក្រុងព្រះសីហនុនៅថ្ងៃទី7ខែកុម្ភៈឆ្នាំ2023ដោយលោកយាយមានការចងចាំល្អបានប្រាប់ថា កូនស្រីនិងចៅបង្កើតបានឲ្យតាក់ស៊ីដឹកគាត់ពីភ្នំពេញមកកំពង់សោមដោយមិនដឹងថាលោកយាយត្រូវទៅទីណាទៅពួកតាក់ស៊ីបានដាក់គាត់នៅផ្សារតារាសំណាងឃ្លាំងលើចានៅពេលនេះលោកយាយដែលត្រូវបានកូនចៅយកមកបោះបង់ចោលគឺត្រូវបានយកទៅដាក់នៅក្នុងមណ្ឌលបុរីកុមារកំព្រាក្រុងកំពង់សោមហើយ។ ដែលមិនមានកូនចៅណាមករកនោះឡើយគឺពិតជាអាណិត ខ្លាំងមែនទែនខំចិញ្ចឹមបីបាច់តាំងពីតូចក្រូចឆ្មា បែជាម្ដាយចាស់ទៅមិនមានទំនួលខុសត្រូវយកមកបោះចោលបែបនេះដល់ពេលបច្ចុប្បន្ននេះហើយនៅតែមាន កូនអកតញ្ញូបែបនេះ